เนี่ยมันก็มาตัดต่อเรื่องเดโยนกันเลย Gracias. Gracias. Thì anh nhé, anh សពគ្រប់ហើយចឹងជាបន្តទៀតសូមគេកណាគុណចាស់គ្រប់ព្រះអង្គនិងញាតិញោមត្រៀមត្រៀមស្រង់ទឹក จยังเทวมโนสานังจโยหนตปราจตมิรเสนาปิกันตาสมันตาเทียเตสยโยจันยคันตมาตาอัตตานาตะเกยังสาเปตมาปรตันตังยะนังเมเรจิยันโตโพธิยโมเลสักยานังนันเทวะเตโนเอวังวังวิจโยจยะสัจยะเมงกะ ca to pa mo te ta so na tang so me ca le sa phe tang sa ho te tang sa phe sa ma ta sa sa ya tang ram ma ai so pa ca ca na ca ya pa ma ve ca ca ma ma te ca na pa te ca na ma lo ca ma pa nai te te pa te ca na pa te ca na ni ca pa na la pa ta te pa te ca na a pi se sa pa pa te ิติเตปัญญาเกณาปัญญาเกณาในการวานในลำวานดันเอปัญญาเกณาอภิเศกเกาเปปเตนังอาเกปาตอปโมเตตุนาคาตังสมังกะเลงสัพเพียตังสหเกตังสกโนสมหอตอยเจตุเย ណៃទេតែបតេកេណាបតេកេណានិកាតវានិអបន្តន្តេបតេកេនេអភិសេកេសាពពតិណាងអកបតបមនសមាកតាំងសមេកលេសពពាតាំងសហកេតាំងសកេណោសមេហតចតយាទាំងប្រមចារិសពតេកេណាកាយកម្មវិជាកម្មបតេកេណាបតេកេណាមនោកម្ម ណាបតេកេណានិកាតវានិដបន្តន្តេបតេកេនេអភិសេកេសាពិពុទ្ធិណងអកបតោបមងកតាំងសម្ញាកលៀងសពពាតាំងសហកិតាំងសកណោសមហតោចតុយេតាមប្រោកម្មំបលៃទីតេបតេកេណាបតេកេណា จะแก่นางกายกรรมมังเจ้ากรรมมังปะเตะแก่นางปะเตะแก่นางมโนกรรมมาปะไลนิเตปะเตะแก่นาปะเตะแก่นานิกาตุลาตุลาตันเตผู้ให้បានយូរគ្រប់គ្រប់ព្រះចៅតរៀបអើយបាតោបមសតិសនាកាតាសម្មាកលៈសមុភិកាសហតិតាសង្ឃតាសមាហេតេបតេកេណាបតេកេណានិកាតវានិលបន្តន្តេបតេកេនេអភិសេកេស មទេនាងអាកាបតបមទេតសនាកាតាសម្មកលិសុភព្រាតាសហកតាសម្មាសម្មាចាចសយៈទាំងប្រមចារិសុបតិកេនាងកាយកម្មังវាចាកម្មังបតិកេនាងបតិកេនាងមនោកម្មังបណៃអេតេបតិកេនាបតិកេនានិកាតវានិលពន្តន្តេបាទយកេនេសុអនុមោទិនីអរគុណ chẳng hình tam nhất 실조로 សំឡីសាច់គួចចិត្តឆៅសដូចឲ្យសំឡីអ្នកស៊ូនាងណាស់ប្រកាសរកប្តីអ្នកស៊ូនាងណាស់ប្រកាសរកប្តីពុតចូលឆ្នាំថ្មី ស្រីរំសិនទៅពុតចូលឆ្នាំថ្មីស្រីរំសិនទៅមាត់អត់មានក្រដោយដបអត់ឆ្នាំឡាឡាឡាមាត់អត់មាន អ្នកនិយាយត្រូវរឿងមុខឡើងក្រហមងើថានិយាយត្រូវរឿងមុខឡើងក្រហមងើបងអូនលៀមសៅតើក្រែនទេបងបងអូនលៀមសៅតើក្រែនទេបងអូសិនឯងពេញស្មារតីខ្ញុំហោះ ចិនឆៅសតដូចឯសំឡៃសាច់ដូចចិនឆៅសតដូចឯសំឡៃអ្នកសូលៀងណាស់ប្រកាសរកប្តីហាក់សូលៀងណាស់ប្រកាសរកប្តីបុនចូលឆ្នាំថាបីស្រីរំសិនទេបុនចូលឆ្នាំថាបីស្រីរំសិនទេមាត់អត់មាន យាយត្រូវមុខឡើងក្រហមងើថានិយាយត្រូវមុខឡើងក្រហមងើ ជីឡើយបើស៊ីមាន Wi-Fi ទេបើស៊ីនាងមានសេវាសង្ឃឹមថាអាចសេ Wi-Fi ចង់សុំ Wi-Fi ចង់ទេមិនដឹងអាស៊ីនេះសិនអាក្រគ្រាន់តែសួររឿងសេវាហើយសតថានេះប៉ិតគូហគ្រាន់តែមើលមុខទៅមុខសក់ក៏ដឹងថាប៉ិតគូហដែរ ហ្វជីឡាអើយតើស៊ីមានហ្វាយហ្វាយទេបើស៊ីនាងមានសេវាសង្ឃឹមថាអាចសេវាហ្វាយហ្វាយចង់សុខហ្វាយហ្វាយប្រប្រប្រកុំបបួលថាអត់សេវាមកលើណាសូមមេត្តាទៅវិញនោះពេញទៅគូឲ្យស្ដាយខ្ញុំមានហ្វាយហ្វាយដាក់តាមផ្លូវចេញឲ្យលឿនទៅស្គាល់ដល់ក្រយល់ថាមានបំណងអីស៊ីស៊ីស៊ីតាមពូលីបនេះកន្លែងណាចង់ទៅប៉ណ្ដឹង នេះចិត្តអាក្រគ្រាន់តែសួររឿងសេវាហើយចត់ថានេះពិតគូហគ្រាន់តែមើលមុខនៅមុខសក់ក៏ដឹងថាពិតគូហដែរ គាត់នៅតែមិនព្រមទេមើលគេឡើងរួមគ្រប់គ្នាមើលគេឡើងរួមគ្រប់គ្នាស្ដារអូនណាចង់កំសត់អត់តែនាងនេះនាងអើយចង់កំសត់អត់តែនាងបាយជ្រៅទៅបាយមន់មិនទាន់អោយបាយថ្ងៃវើយហើយឡើងមែន មិនទាន់អោយបាយថ្ងៃវើយហើយឡើងម៉ែកូនប្រសាទៅជើងនឹងម៉ែកូនប្រសាទៅជើងនឹងម៉ែស្ដាប់អូនហើយតបមកគ្នាដកមេសិននេះយេយេដកមកគ្នាដកមេសិន ធ្វើទៅអាកូនប្រសើរហ៊ីលាដឹងម៉ែផឹកឡាជឿវាថាជឿក៏ជឿទៅពីតារកមេក្រាបផត់អើពីតារកមេក្រាបផត់អើស្ដាមអូនហើយទុកឆាក្ដៅនៅខាងខ្លែនទុកខាងខ្លែនថ្ងៃចូលឆ្នាំនឹកឡើងអស់ស្ដាច់ស្ដាមអូនហើយ សាមួយថ្ងៃមួយថ្ងៃមកគ្នាផឹកស្រាមួយថ្ងៃមួយថ្ងៃមកគ្នាផឹកស្រាស្ដើងអូនហើយទៅជឿតែនំគ្នានេះ ពីដេកម៉ែក្មេកហើប្រទៀតនេះនាងម៉ែក្មេកហើប្រទៀតហើ